ដាក់ស្លឹកតយឲ្យឈ្ងុយដាក់ស្លឹកតយឈ្ងុយនេះទៅម៉ែបងប្អូនទាំងអស់គ្នាកាត់ក្បាលចាំតែយើងមកទុកកាត់ក្បាលកាត់អីហើយចាំមកចេញយើងយកអឺនិយាយទៅយើងស្រោះវាស្រោះវាហើយបាទយើងយកមក5ទឹកកកហើយយើងកាត់ក្បាលវាហើយយើងយកមកបំពងទៅគឺអត់ទុកទេឃើញទេបាទអញ្ចឹងយើងវាអត់ទុកទេ ពីកាត់បានបើកាត់បានវាអាចជួនកាលវាវាមានទុះបាទវាមានទុះហើយឥឡូវយើងមើលទាំងអស់គ្នាគឺយើងអត់ទុះទេបាទហើយយើងនេះមកអ្នកណាចង់ដាក់ខ្នងប្រឡុកមួយខ្នងទឹកខ្នងហ្នឹងក៏បានយើងធ្វើទឹកលក់ទឹកអីទៅខាងទៅទៅក៏បានហើយក៏បានដែរហ្នឹងបន្ទាប់ពីអឺ រៀបចំឲ្យម៉ួយហើយរៀបចំឲ្យម៉ួយហើយក៏ធ្វើហូបខ្លួនឯងខ្លះគីឡូទៅហើយមួយទៀតបាទអរគុណច្រើន សម្រាប់ការទស្សនានៅវីដេអូនេះកុំភ្លេច Subscribe ផងបាទអរគុណជម្រាបលាបាយបាយ